យើងត្រូវដឹងថាមនុស្សប្រមាណ8000លាននាក់រួមទាំងទេវតាប្រអិនប្រព្រំផងអត់មានណាណាមាន សមត្ថភាពអាចមកជួយឲ្យយើងរួចផុតចាកទុកបានទេស្រាប់តែខ្លួនយើងអស់ចាទាំងមានសមត្ថភាពអាចជួយខ្លួនឯងបានកុំចាំបាច់និយាយមនុស្សទេវតាធម្មតា ព្រះជាម្ចាស់ ព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គត្រាស់ឲ្យយើងត្រឡប់មកជួយ ខ្លួនឯងដែរបើយើង ទៅបន់ព្រះអង្គអង្វរកសុំឲ្យព្រះអង្គជួយព្រះអង្គត្រាស់ថាត្រឡប់ទៅ ទៅជួយខ្លួនឯងវិញទៅ ប៉ុន្តែព្រះអង្គទ្រង់ត្រាស់សម្ដែង ប្រាប់អំពីឧបាយវិធីសម្រាប់ជួយ ខ្លួនឯងអត្តទីបាអត្តសរណាអនញ្ញសរណាគឺ ឲ្យមានខ្លួនឯងជាទីពឹងជាទីរលឹកហ្នឹងកុំកុំទៅបន់ស្រន់បួងសួងឯណែនៃរក ព្រះជាម្ចាស់រួទឹករស់ដីប្រចាំព្រះអាទិត្យអីដើម្បីជួយយើងអត់បានទេចឹងពីព្រោះសេចក្តីទុកវាកើតមកពីលោភៈទោសៈមោហៈក្នុងចិត្តយើងតើតែយើងមកជួយខ្លួនឯងអញ្ចឹងធម្មទីបាធម្មសរណាអនញ្ញសរណាឲ្យមានធัวជាទីពឹងទីរលឹកហ្នឹងកុំឲ្យយល់អីដតីគឺធัวធัวហ្នឹងបានព្រះអង្គប្រកាស គឺការពិចារណាកាយក្នុងកាយវេទនាចិត្តធัวហ្នឹងចាំក្នុងសតិប្បដ្ឋានហ្នឹងកុសលពីលោកយៈទៅដល់លោកកតរៈហ្នឹងហ្នឹងទៅអាចដើម្បីជួយ ខ្លួនឯងបាន ពីព្រមសេចក្តី ទុកនឹងបានប្រកាសឡើងសពេធម្មាអនត្តាដល់ទៅយើងបានដឹងសេចក្តីទុកនឹងឯងតាមសេចក្តីពិតមិនមែនជាអត្តាទូខ្លួនទៅ វាអត់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 ដែលវាអត់ចេះខកចិត្តទេហើយសំបីអ្វីអ្វីហ្នឹងយ៉ាងណាក៏យើងអត់បន្ទុះអត់តោះដែរពីព្រោះបញ្ញាចូលទៅដល់ការពិត យើងទទួលដឹងថាអ្វីដែលកើតរមែងកើតអ្វីដែលមានរមែងមាន ត្រឹមត្រូវតាមបច្ច័យ100%អ្វីដែលជាសភាវៈដែលជាធម្មៈ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 ហ្នឹងឯងបោថ្ងៃបោសតរៀនបោសថិកភ័តណាហើយនឹងមានធម្មាសនៈសំដែងពធទាំងអស់នេះគឺចូលនៅក្នុងអបជាយណៈដល់ពងខ្ពស់បវរនឹកដូចជាព្រះផតិយៈដែលសក្យៈតកូលចឹង ប៉ុណ្ណាបានសោយរាជហើយហើយព្រះអនុរុទ្ធនឹងបានបបួលបួលដើម្បីបានមកបួសហើយក្នុងកាលនោះក៏បានព្រះអនន្តអីនឹងមកដែរសច្ចៈជាច្រើនអង្គហ្នឹងហើយព្រះផតិយៈហ្នឹងក្នុងវសាទី1របស់លោកគឺត្រូវជាវសាទី2របស់ព្រះរាមានុភាកនៅវត្តវេលវ័នបានសម្រាប់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 មួយដែរទាំងផ្លិតបកហ្នឹងហើយនឹងទី4សេនាសនៈសង្ឃទាំងចំបូជាពុទ្ធបូជាពធัวបូជាប្រសង្ឃទាំងមួយសែនមហាកັບទាំងអត់ដែរស្គាល់អបាយភូមិទេអត់ដែរស្គាល់ទុក្ខតិទេទាំងហ្នឹងឯងប្រយោជន៍របស់ប៉ុនរហូតខែមកទីបំផុតគឺក្នុងជាតិចុងក្រោយហ្នឹងសម្រាប់ព្រះរហັດហើយបានឯកតតកៈខាង តកូលពងខ្ពស់ហ្នឹងឯងក្រៃលែងទៅណាស់ហ្នឹងឯងអុចាកលិកានាំងយតិទាំងផតិយោទាំងកាលកោធេយបុត្រមេដាទាំងពមេដាកាលកោធេយណាសច្ចៈតកូលទាំងណាហើយមុននឹងមកដល់ជាតិចុងក្រោយនេះ គឺកើតនៅក្នុងតកូលខ្សាត់ណាគ្រប់គ្រងរាជសម្បត្តិប្រកបដោយធัวប្រមាណ500ជាតិទេមកដល់ជាតិចុងក្រោយហ្នឹងជាគម្រប់500ជាយត់ពីទេវលោកមកជាបរិជា សោយប្រតិបង្គត់ទៅ ទៅ ទេវលោកហ្នឹងឯងជាយត់មកវិញ ក្នុងតកូលខ្សាត់គ្រប់គ្រងរាជសម្បត្តិទៀតហ្នឹងឯងបានជាប់អេតតិកៈ ផ្នែកខាងតកូលខ្ពងខ្ពស់នឹងឯងតែមានតែមួយអង្គនឹងក្នុងបណ្ដាភិក្ខុទាំងឡាយនឹងយើងកើតមកមានសំណាងបានសម័យកាលយើងមានពពុទ្ធហើយពិសេសសម្រាប់ខ្លួនយើងផ្ទាល់គឺយើងមានមហាកុសលបានជ្រាបដឹងគុណពុទ្ធគុណពធัวគុណប្រសងនឹងដោយឧបនិស្ស័យដែលសន្សំមកចឹង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 នឹងឯងព្រះអង្គសម្ដែងសัพពរិសោប្រសੰងសេវៈចាប់ផ្ដើមដំបូងដោយការសែបគប់សัพបរោះហើយប៉ុន្តែយើងត្រូវដឹងតទៅទៀតអ្វីៗសិតតែមានបច្ច័យទៅក្នុងការដែលសែបគប់បានបន្តតែពេញចិត្តនឹងធัวរបស់សัพបរោះហើយអញ្ចឹងសន្តាននៃចិត្តនឹងដែលពេញចិត្តនឹងធัวរបស់សัพបរោះ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 យើងមកមានត្រៃសរណគមពុទ្ធាំងសរណងនិឆាមិបានទេព្រោះយើងមិនមែនសូត្រតែមាត់ទេ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 បានយើងដឹងពីជីវិតយើងមានតម្លៃញាតិញោមបងប្អូនកូនចៅណាណាម្នាក់គេស្ដីបន្ទោសអីចឹងទៅមកគិតនឹងខ្លួនឯងដោយអត់តម្លៃអីចឹងទៅណាណាម្នាក់ហ្នឹងគេបោះបង់ចោលទៅ ដោយខ្លួនឯងនឹងគ្មានតម្លៃអីសោះអត់ចង់រស់អីអីចឹងអានឹងមកអំពីយើងយើងត្រូវការថ្នាំងថ្នាក់អអន់ចិត្តគ្របសង្កត់ទៅអានឹងចឹងតែគិតខុស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 ក្នុងកិច្ចការងារហ្នឹងចឹងគាត់ណាគោរពការងារហ្នឹងសំខាន់ណាស់ណារហូតដល់ទៅ ធម្មានធម្មបប្រតិបត្តិធ្វើឲ្យប្រសង់រួចផុតចាកទុកបានណាដោយសារគោរពនៅក្នុងការងារចឹងគឺក្រៅពីដែលយើងគោរពក្នុងការងារអត់សោះហ្មងណាចឹងមិនដឹងជាស្អីដែលត្រូវមកលើកស្ទួយយើងដូចយើងកសាងសាលាអត់គ្រឹះចឹងមិនដឹងជាថាត្រូវធ្វើសាលាយ៉ាងម៉េចទៅកើត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 ឬក៏ប៉ិនភ្នំព្រះវិហារបើថាមានក៏ត្រូវតែលះបង់ឯងព្រោះជីវិតនេះសំខាន់ណាហើយដល់តែយើងមកមានជីវិតរស់នៅមួយថ្ងៃមួយថ្ងៃឯងបែរជាងបបបបកើតទុកអញ្ចឹងបើដូចជាអត់ដឹងតម្លៃនៃជីវិតខ្លួនឯងថ្លៃបើប៉ុណ្ណាសោះបើទៅជាចង់បានអីស្អីពីអ្នកដតីណានៃអត់ចេះមកសុកជាមួយនឹងរបស់ដែលខ្លួនឯងមានអាហ្នឹងឯងដែលពធัวជួយរំលឹកដាស់តឿនដែរ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 ទៅទូទានអីនៅខាងចំការស្វាយហួសហួសសេកសកព្រោះពីមុនរមណីយដ្ឋានសេកសកតែឥឡូវគេធ្វើទំនប់ទឹកធ្វើអីទៅកន្លែងសេកសកហ្នឹងវាទឹកលិចទឹកលិចថ្មលិចអីចឹងទៅมันអាចកំសាន្តអីបានទេហ្នឹងឯង វាអត់មាន ផ្ទាំងថ្មដាអីអីអញ្ចឹងវាទៅកន្លែងផ្សេងទៀតនៅខាងលើខាងលើអញ្ចឹងទៅហ្នឹងឯងមានខាងស្វាយចន្ទទីមាន ខាងចំការធរេនអីអីអញ្ចឹងទៅហ្នឹងឃើញទៅច្រើនណាព្រោះជាសម័យកាលពេលវេលាឈប់សម្រាក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 សែបសោយសបាយទៅតាមចំណង់ចំណូលចិត្តប៉ុណ្ណាហ្នឹងឯងចឹងនៅក្នុងការដែលយើងយល់ដឹងពីរឿងរមណីយដ្ឋានជាទីសបាយសម្រាប់រូបកាយហ្នឹងយើងមកយល់ដឹងនៅក្នុងពុទ្ធសាសនានេះមានរមណីយដ្ឋានជាទីរីករាយរបស់ចិត្ត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 នៅក្នុងវិសុទ្ធិមគ្គសំដែងពីអាវាសជាទីសបាយគុណចាស់គង់នៅស្ងប់ស្ងាត់ទៅចឹងថ្ងៃបន់ថ្ងៃទៀនអ៊ូអអចឹងក៏ចម្រើន មេត្តាចិត្តទៅណាមានទឹកបតីប្រភៈស្រស់ស្រាយណាហ្នឹងឯងគឺអត់មានទុកទោមនោះជាមួយញាតញោមអីណាណាទេគឺថា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 អរគុណប៉ុណ្ណេះអរគុណមេដាបិតាដែលចិញ្ចឹមបីបាច់មើលថែរក្សារហូតគុណចាស់បានចូលកម្មភ្លុះបុស្សជាបព្វចិត្តទៅទៀតធំដុំណានេះបានវាធំដុំរឿងជីវិតណាហ្នឹងឯងដែលយើងបានហើយនេះហើយទៅ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 តន្ទិញចាំមកគាថាទៀតណាមកគាថាព្រះអង្គបំពេញអភិនិហាបារមីមកបំរំបានជាព្រះពុទ្ធហើយព្រះអង្គសំដែងព្រះធម្មចេតដីចេញពីប្រអស់មកណាទៀតតលមានសัพពយុត្តញាណណាជាសមុទ្ឋានណាមានព្រះវិរៈកាយមានប្រអស់មានបតនណាមានព្រះទាតធាតណាបានចេញជាព្រះធัวនឹងមកហ្នឹងឯងហើយយើងបានទទួលយកមក ចងចាំចឹងទៅមួយថ្ងៃមកគៀថាទៅមើលប៉ុន្តែយើងដឹងខ្លួនតែសុបាយចិត្តហើយហើយបើមកគៀថាក៏អត់កម្មដ្ឋានសមថៈអីក៏អត់វិបស្សនាអីក៏អត់អញ្ចឹងហើយយើងបណ្ដោយឱកាសពេលវេលានឹងយើង មានទានមានសិលមានហើយតែថា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 ណាយើងមកហ៊ុនអីចឹងដែរចឹងណាដូចយើងរត់ទទួលទានចឹងយើងមកហ៊ុនយើងដាក់ប្រាក់ប្រមាណឧទាហរណ៍ថាមកហ៊ុនថាមួយលានរៀលចឹងទៅហ្នឹងឯងហើយបើយើងមាន2ហ៊ុនក៏បានដល់បានចំណេញមកវាបាន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 បែកអាម៉ត់លើទៅក្លិនប្អូបមកទាំងស្រះមកនោះលោកដកដង្ហើមឲ្យវែងស្រូបយកក្លិនផ្កាឈូកហ្នឹងទេវតានឹងថាចោអាត្មាមេតលួចអីបោះណាគ្រាន់តែដកដង្ហើមស្រូបយកក្លិនហ្នឹងហ្នឹងឯងលោកអត់តាន់ដឹងទេឃើញទេអត់តាន់ដឹងថាចោលឯង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 នឹងឯងតាំងពីកើតមកហ្នឹងគឺទីលានបហាជីវិតហើយយើងនេះនេះកុំអីនោះប៉ុន្តែបាយរីករាយអីអីណានៃអីចឹងទៅនឹងឯងយើងខ្វះការសង្វេគណាខ្វះធម្មសង្វេគវាអញ្ចឹងឯងចឹងសត្វតែជាអ្នកទោសណាដូចមន់ដែលគេចាប់ដាក់ត្រង់ហើយហ្នឹងណាស្អែកហ្នឹងគេសម្លាប់ហើយហ្នឹងណា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 ប្រកាន់នៅហួងហែងអីសបើមកមកអំពីវាអត់បានដឹងហើយមនុស្សយើងនោះវាចេះតែកំសត់មន់អើយមន់អាឯងអាខ្លួនឯងដែរនោះអត់ទេអាអត់ខ្លួនឯងដែរទេវាទៅបានតែមន់នោះអាហ្នឹងយើងត្រូវសិក្សាពីរឿងហ្នឹងយើងហ្នឹងវានៅក្នុងត្រង់របស់មច្ចរាចេះមាននរណាកើតមកហើយមិនស្លាប់ មិនព្រាត់ប្រាសមិនបែកបាក់ដែលមានបពេនិវេសប៉ុណ្ណា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 ដោយធ្លាប់បានរួមរស់នៅ ជាមួយគ្នាពីអតីតជាតិមកបច្ចុប្បន្នហេតេនវាទី2នេះធ្វើនៅ ប្រយោជន៍ដល់គ្នាក្នុងបច្ចុប្បន្នហ្នឹងអញ្ចឹងត្រូវបានជួបគ្នាស្គាល់គ្នាមិនមែនចៃដន្យទេកណាអត់មានវាសនាចៃដន្យទេហ្នឹងឯងហ្នឹងឯងចៃដន្យហ្នឹងវាវាក្រំតែជាហេតុមួយបច្ចុប្បន្នទេហ្នឹងឯងចៃ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 វាអត់មែនជាអកុសលកម្មគ្រប់អង្គទេឃើញទេវាអត់មែនបាណាតិបាតអត្តនេទានទេឃើញទេប៉ុន្តែវាវាធ្វើឲ្យកម្មឯណានីមួយ ដែលចិត្តបានសន្សំមកឲ្យគ្រប់អង្គនេះអាចជាជានកកម្មឲ្យបដិសន្ធិបាននេះគឺតលអកុសលកម្មគ្រប់អង្គ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 ចាំតែថាមកមនុស្សឬអបាយភូមិអានឹងនៅលើវាហើយប៉ុន្តែដល់មកជាមនុស្សចូលកម្មភ្នោះសម្រាប់ព្រះរហ័តទៅបាបកម្មនឹងវាអហោសិកម្មទៅវាអត់មានឱកាសអត់មានពេលឲ្យផលនឹងឯង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 ដូច្នេះនៅក្នុងសេចក្តីនេះឲ្យពុទ្ធបរិស័ទយើងនឹងរៀនឲ្យបានជ្រាប ដឹង នៅក្នុងពុទ្ធសាសនាអចិន្តកាលាតរយន្តរតិយោវយោគុណា អនុពពាំងចហន្តិ អេតាំងពីយ៉ាងមរណេពេកមាណោលោកាមិសੰបច្ចេហេសន្តពេខោមុខតែប្រត់ប្រាស់យើងរៀនប្រត់ប្រាស់ទៅតាមនឹងទៅព្រមជាមួយនឹងការប្រត់ប្រាស់នឹងទៅ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 ស្គាល់អវិជ្ជា ដែលមិនដឹងបរមត្ថធម៌ហ្នឹងដោយសារមានវិជ្ជាកើតឡើងនេះគឺសតិប្បដ្ឋានបប្រតិបត្តិហ្នឹងឯងដូច្នេះកុំឲ្យយើង ចេះតែរង្គាសជាមួយគ្នានឹងលោភៈរង្គាសជាមួយនឹងតោសៈអីអីហ្នឹងឯងត្រូវត្រូវស្ដាប់ពធឲ្យយល់ហើយមករង្គាសចំពោះអវិជ្ជាមួយទៀត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 ទៀតទាំងនឹងដោយអំណាចនៃអារម្មណ៍របស់សតិហ្នឹងវាមានក្នុងមួយ មានក្រៅមួយហើយនឹងទាំងក្នុងទាំងក្រៅចឹងកណាកាយវេទនាចិត្តធัวហ្នឹងហ្នឹងឯងហ្នឹងបាសិកាឆេងវងចឹងសាកសួរក្នុងសេចក្តីហ្នឹងកណាហើយខ្ញុំបាទឈ្មោះមេយៈរស់នៅភូមិសាំងរាំងហ្នឹង សំសួរលោកគ្រូអំពីបកគលដែលបានសម្រេចសោតតាបត្តមៈព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាទោះបីប្រមាទដ៏លើសលប់ក៏មិនទៅអបាយភូមិដែរតើអាចប្រមាទធัวអ្វីខ្លះ ប្រមាទប្រមាទផ្សេងនឹងតោណាហ្នឹងហើយប្រមាទតៈណាគឺការដែលនៅមានអកុសលគាត់ណាព្រឹត្តទៅនឹងគាត់ណាមិន ជាយាមបំពេញនៅសមថវិបស្សនាដើម្បីឲ្យអស់នៅកិលេសតណ្ហាវានៅមានកិលេសតណ្ហាប្រព្រឹត្តបន្តទៅទៀតហ្នឹងហ្នឹងឈ្មោះថាជាសេចក្តី ប្រមាទហើយចឹងហ្នឹងឯងប៉ុន្តែទោះជាមានសេចក្តីប្រមាទទៅបណ្ណាក៏ដោយ គឺអត់មានជាតិជាគម្រប់8 ទៅទេគេថាឧបនិស្ស័យនៃសោតាបត្តមៈហ្នឹងវាជាបច្ច័យនៃសកតិគេមៈអនាគេមៈអរហត្តមៈនឹងសម្រាប់ដោយអំណាចនៃវិបស្សនាហ្នឹងអញ្ចឹងបុគ្គលហ្នឹងគឺ ទៅ ជាបុគ្គលទៀងរនិយតោហើយបុគ្គលទៀងតែពីបានដល់ព្រះអរហន្តហ្នឹងហើយដោយអំណាចគុណនៃសោតាបត្តមៈ នឹងឯងអស់សកាយៈទិដ្ឋិទៅគឺតណ្ហាហ្នឹងមិនអាចនៅបានយូរអង្វែងតទៅទេព្រោះឧបនិស្ស័យនៃវិបស្សនាដែលបាន សម្រេចហើយហ្នឹងគឺថានឹងបានញ៉ាំងមគ្គ3ថ្នាក់លើហ្នឹងឲ្យកើតឡើងយ៉ាងទៀងទាត់ប្រកបវិជាហ្នឹងឯងអញ្ចឹងពាក្យថាសេចក្តីប្រមាទហ្នឹងគឺបានន័យថាមិនប្រឹងប្រែង ព្យាយាមប្រព្រឹត្តទៅដោយសតិសម្បជញ្ញៈហ្នឹងឲ្យអស់នៅតណ្ហាដែលមិនតាន់បានលះអស់នេះលះបានតែមួយចំណែកដោយសោតាបត្តមៈហ្នឹងអញ្ចឹងវានៅតទៅទៀតនឹងឯងនៅវល់អញ្ចឹងទៅមានភិយាស្វាមីអីអញ្ចឹងទៅដូចបាសិកាវិសាខាអញ្ចឹងមើលសោតាតាំងពីបជន 7ឆ្នាំណាហើយមកពេញវ័យទៅរៀបការទៅរហូតដល់អាយុ120ទៅហ្នឹងឯងអត់បានចូលកម្មធ្នោះបួសជាភិក្ខុនីអត់បានសម្រេចអនាគាអីតទៅចឹងទៅឬក៏ព្រះរហັດអីទៅទេហ្នឹងឯងវានៅមានសេចក្តីប្រមាទអញ្ចឹងនៅក្នុងជីវិតរបស់ព្រះសោតាបានហ្នឹង ហ្នឹងហើយប៉ុន្តែទោះជាប្រមាថយ៉ាងម៉េចក៏ដោយហ្នឹងហើយគឺព្រះពុទ្ធអង្គទ្រង់សម្ដែងហើយគឺម្យ៉ាងមិនទៅអបាយភូមិទេព្រោះសេចក្តីប្រមាថហ្នឹងវាមិនមែនជាអបាយគាមិនី វាមិនមែនជាសេចក្តីប្រមាថទៅក្នុង បាណារិបាតអតនេទានឬក៏ថាសំបីបាបកម្មដែលបានធ្វើហើយហ្នឹងក៏ដោយដែលធ្វើរួចហើយហ្នឹងក៏มันអាចជាជានកកម្មអីឲ្យបដិសន្ធិក្នុងអបាយភូមិទៅបានទេ ណាកុំចាំបាច់និយាយដល់ទៅសោតាបត្តមៈដែលបានកើតនោះត្រឹមតែវិបស្សនាដែលដឹងនាមរូបព្រមទៅដោយបច្ច័យបើប៉ុណ្ណឹងក៏ឈ្មោះថាជាចូលៈសោតាបានហើយហ្នឹងឯងគឺធានាទាំងមិនទៅអបាយភូមិទេ មានកតិទៀងគឺទៀងទៅពីសុគតិភពសុគតិហ្នឹងគឺសក្យបរាយណាទាំងទេវលោកទៀតមិនមែនមនុស្ស មិនមនុស្សទេមនុស្សដែលបាន ដឹងនាមរូបព្រមទៅដោយបច្ច័យណាមានបច្ចយៈបរិក្ខញាណណានឹងនៅក្នុងញាតបរិញ្ញាណានឹងបរិញ្ញា3ហ្នឹងគឺបរិញ្ញាទី1នេះគឺនៅក្នុងវិបស្សនាដែលហៅថាវិបស្សនាទន់ខ្ចីផងទេទៀតប៉ុន្តែសំបីវិបស្សនានឹងទន់ខ្ចីក៏ដោយក៏ប៉ុន្តែជាមហាកុសលធំទៀតហើយអាច រៀបរៀងអបាយភូមិបានគឺមានកម្លាំងខ្លាំងដែលត្រូវជាជានៅកកម្មឲ្យបដិសន្ធិក្នុង ទេវលោកហើយបដិសន្ធិនឹងប្រកបដោយបញ្ញាដែលជាវិបាកនៃនៃបុណ្យថ្នាក់វិបស្សនាវិបស្សនាក៏ហៅថាបុណ្យដែរណាវាចូលនៅក្នុងភាវនាទានសិលភាវនាភាវនានោះវាមានសម្បថវិបស្សនា ប៉ុនថ្នាក់វិបស្សនានឹងឯងដែលឲ្យបដិសន្ធិទៅមានវិបាកនឹងប្រកបដោយបញ្ញាហើយបញ្ញានឹងគឺស្ដាប់ពធัวក្នុងទេវលោកឆាប់ចាក់ធ្លុះទៅក្នុងសច្ចធัวណាដោយឧបនិស្ស័យពីបដិសន្ធិនឹងអានឹងគឺត្រង់តែតរុណវិបស្សនាផងក៏ធានាមិនទៅអបាយភូមិទាំងហ្នឹងឯងដូច្នេះអបាយភូមិគឺ ដោយ អំណាចនៃកតិវិបត្តិនឹងច្រើនណាគឺថាតាមដែលព្រះអង្គសម្ដែងបដិសន្ធិជាមនុស្សនេះមានចំនួនតិចទេដែលសត្វលោកស្លាប់នៅក្នុងកាមភពនឹងទោះជាពីទេវតាក៏ដោយពីមនុស្សក៏ដោយទៅអបាយភូមិនឹងច្រើនហើយអបាយភូមិក្នុងអបាយភូមិក៏ច្រើនប៉ុន្តែអបាយភូមិមកជាមនុស្សទេវតានឹងតិចណាស់ហើយសំបីតែមនុស្ស នឹងទេវតានៅក្នុងសុគតិភពនឹងស្លាប់ទីសុគតិកើតក្នុងសុគតិនឹងក៏តិចតិចណាស់កិច្ចឆោមនុស្សសពដិលាភោតែដល់ទៅសម្រេចបាន នៅវិបស្សនាដឹកនាមរូបព្រមទៅដោយបច្ច័យគឺធានាទៀតកុសលធម៌ហ្នឹងហើយនៅក្នុងលោកហ្នឹងមានក្រុមហ៊ុនធានាណាដែលថាមិនឲ្យទៅអបាយភូមិអត់ទេក្រុមហ៊ុនធានាជីវិតក៏មិនមែនធានាកុំឲ្យស្លាប់ដែរ គ្រាន់តែថាស្លាប់ទៅវាបានធានាប្រកាសអីឲ្យក្រុមញាតដែលនៅរស់ហ្នឹងភរិយាស្វាមីអីទៅតាមហ្នឹងហ្នឹងឯងធានាផ្ទះឆេះទៅអីទៅសងទៅរថយន្តខូចខាតគ្រោះថ្នាក់ចរាចរណ៍អីគេមកជួយចាត់ចែងអីទៅតាមហ្នឹងអាហ្នឹងវាធានាអញ្ចឹងហ្នឹងឯងប៉ុន្តែអត់មានក្រុមហ៊ុនណាមកធានាថាស្លាប់ទៅធានាមិនឲ្យទៅអបាយភូមិអត់មានទេគឺមានតែខ្លួនយើងទេដែលត្រូវធានាខ្លួនឯងឲ្យបាន ដោយការប្រឹងប្រែងមែនទេណាយើងប្រឹងប្រែងរួមមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិឲ្យជាមហាសេដ្ឋីក៏អត់ធានាបាយភូមិដែរហើយធានាថាឲ្យរស់នៅបានយូររហូតដល់ចាស់ដើម្បីបរិភោគទ្រព្យសម្បត្តិយើងនឹងក៏អត់ទៀតវាជំងឺរោគាមហារាជទៅអីអីអីចឹងទៅអាយុ30 40ស្លាប់ទៅហ្នឹងឯង បាសក់គឹមអូនអីអីហ្នឹងមកខ្សែផ្លាយអីហ្នឹងចឹងទៅទាំងទ្រព្យសម្បត្តិមានភរិយា មានកូនមានជាទីស្រឡាញ់អីអីចឹងទៅអត់មានធនីទេដូច្នេះយើងចំណាយពេលវេលាទៅវាគ្រាន់តែថាបានទ្រព្យសម្បត្តិធូរធារអីក្នុងជាតិហ្នឹងហើយជាតិហ្នឹងយើងប្រហែលថ្ងៃហ្នឹងឯងហើយ ប៉ុន្តែណែដែលយើងនៅជាមនុស្សហើយនេះឲ្យតែបានបាយទទួលទានបានរស់នេះយើងយកពេលវេលាមកអប់រំចិត្តចម្រើនបញ្ញានេះរហូតដល់ទៅមានសតិប្បដ្ឋានចម្រើនឡើងបាននៅវិបស្សនាដឹកនាមរូបជាបញ្ញខណ្ឌអត់មានអត្តាណាបញ្ញាំងណបមច្ចេយៈព្រះអង្គសម្ដែងកុំឲ្យបណ្ដែតបណ្ដោយក្នុងការពិចារណាធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អាកាសធាតុនិងវិញ្ញាណធាតុឲ្យឃើញថាអ្នកអត្តា ធាតធាតមានប៉ុន្តែវាអត់មាន ជាអត្តាមនុស្សឬទេវតាទេអត់មានថែមយើងអត់មាន ថែមអ្នកដតីទេមួយគ្រឿងមួយគ្រឿងម្នាក់ហ្នឹងគឺ ថាស្មើគ្នាអត់មានយើងអត់មានគេទេគ្រាន់តែសន្មត់ទេឲ្យច្បាស់លាស់អញ្ចឹងហ្នឹងឯងបានដឹងដល់បច្ច័យនៃវត្តដាក់ហ្នឹងទៅទៀតប៉ុណ្ណឹងមើលមើលអស្ចារ្យប៉ុណ្ណាទៀត បច្ចាបណ្ណាសម្បត្តិទេវតាក៏អត់មានធានាថាបានទៅជាទេវតាហើយអត់មានទៅអបាយភូមិទេអត់ទេព្រំប tul អបាយភូមិហ្នឹងគឺជាប់នឹងទេវតាដែរជាប់នឹងមនុស្សក៏ជាប់ទេវតាក៏ជាប់ទៀតព្រំប tul ជាប់គ្នាទៅតើហ្នឹងឯងបើថាជាមួយនឹងព្រំអានឹងវាខំមនុស្សទេវតាសិន ហ្នឹងហើយតើមកមនុស្សទេវតា សិនបានពីមនុស្សទេវតាហ្នឹងវាទៅតាមកម្មវិជ្រកម្មហ្នឹងទៅទៀតកុសលកម្មអកុសលកម្មអីទៅតាមហ្នឹងហ្នឹងហើយអញ្ចឹងគឺថានៅក្នុងសេចក្តីនេះពុទ្ធបរិស័ទយើងមើលមើលទាំងតើយើងភ័យខ្លាចក្រភ័យខ្លាចអីស្អីនៅក្នុងកំណើតជាមនុស្សហ្នឹងភ័យខ្លាចរឿងអី អាហ្នឹងឯងទៅតល់តែពុទ្ធបរិស័ទយើងហ្នឹងមកមានសទ្ធាមានបញ្ញានេះបានដឹងរឿងដំណើរជីវិតនេះនឹងអញ្ចឹងទៅគឺថាអ្វីដែលជាផលសម្រាប់គឺតេតួងទៅ នឹងពុទ្ធបរិស័ទយើង បានអប់រំចម្រើនបញ្ញា យើងបាន ដឹងព្រះពុទ្ធដឹងព្រះធម៌ដឹងព្រះសង្ឃដឹងរឿងវត្តសង្សារជាទុក្ខសច្ច ដែលប្រព្រឹត្តទៅនឹងដល់អញ្ចឹងទៅទីពឹងគឺវិវត្តដាក់ការដែលអស់ទៅនៃវត្តដាក់ហ្នឹងដែលដែលបញ្ហាវាមានអត្តភាព កើតឡើងនឹងចឹងឯងការមិនប្រកាន់អត្តភាពនឹងឯងដែលជាការដោះស្រាយបញ្ហារួចទៅវាធ្វើឲ្យអស់អត្តភាពនឹងទៅទៀតដែលជាព្រះនិព្វានដែលជាផលសម្រេចរបស់អរិយមគ្គហើយក៏ជាសម្បត្តិរបស់ព្រះសោតាបានព្រះសកតិគាមីព្រះអនាគាមីព្រះអរហន្តវាមានអញ្ចឹងមែនមែនមានទុកមានមែនណាហើយមានការរលត់ទុកមានមែនអញ្ចឹងណាទៀតតែមានទុកគឺមានការរលត់ទុកហើយដោយសារអីដោយសារទុកនោះវាមានបច្ច័យឲ្យកើត ដល់ទៅព្រះពុទ្ធអង្គត្រាស់ដឹងសម្ដែងប្រាប់មកវាមានយោនិសោមអ្នកចការៈអប់រំចម្រើន បញ្ញាទៅវាលះហេតុនៃសេចក្តីទុក្ខអស់បញ្ហាត្រង់ដែលអស់អត្តភាពនឹងឯងវាមានមែនទៅមិនមែនមានតែទុកការដោះស្រាយសេចក្តីទុកអត់មានមែនទេពុទ្ធត្រាស់ដឹងហ្នឹងគឺដើម្បីបង្ហាញប្រាប់ពីការដោះស្រាយនៃសេចក្តីទុកនឹងឯងប៉ុណ្ណាចឹងនៅក្នុងសេចក្តីដែលពុទ្ធបរិស័ទយើង បានសិក្សាពធัวទាំងបាន ជាប្រយោជន៍ដែលយើងត្រូវប្រឹងប្រែងក្នុងការជួយខ្លួនឯងពេលវេលាកន្លងទៅ ផ្លាស់ប្ដូរទៅ ប្រែប្រួលទៅអ្វីអ្វីសពគ្រប់ទាំងអស់គឺពេលវេលារដូវកាល ហ្នឹងឯងប្រែប្រួលទៅអញ្ចឹងឥឡូវខ្ញុំមិនណាអីហ្នឹងបណ្ឌិតអីហ្នឹងអំប្រុសអីហ្នឹងមើលមើលបានមកជាមនុស្សចាស់ចូលខ្ទង់ហុកហ្នឹងឯងប៉ុន្តែវាវាមិនអាចថាពេលវេលាទាំងអស់ហ្នឹងមកកែប្រែជីវិតរបស់យើងនឹងឯង គឺថាអាតាមផ្លូវចិត្តនេះណានឹងឯងនឹងត្រូវផ្លាស់ប្ដូរទៅតាមពេលវេលាទាំងអស់នឹងបានទេ បើយើងមិនប្រឹងប្រែងដោយកិច្ចការងាររបស់ខ្លួនឯងរៀងរៀងព្រះអង្គរៀងរៀងខ្លួនទេលោភៈទោសៈមោហៈនឹងវាអត់ចេះ បាត់ទៅ អស់ទៅតាមពេលវេលាឯងឯងឯងពិតមែនតែចម្រើនវ័យមកចាស់មកមែនប៉ុន្តែ កិលេសនៅក្នុងចិត្តសន្តាននេះគឺថាតាកទួងទៅនឹងការងារដោយផ្ទាល់ទាំងដូច្នេះដើម្បីកែប្រែជីវិតរបស់យើងអំពីបុគ្គលពីលមកជាបណ្ឌិតអសប្បុរសមកជាសប្បុរសមនុស្សអាក្រក់កែប្រែមកជាមនុស្សល្អគឺត្រូវកែដោយខ្លួនឯងកែប្រែពីបឋជនទៅជាព្រះអរិយត្រូវកែប្រែដោយខ្លួនឯងអ្វីជាគ្រឿងកែប្រែគឺការងារហ្នឹងឯង ការងារតែម្យ៉ាងគាត់នឹងឯងដែលយើងត្រូវបំពេញនៅកិច្ចការងារនឹងខ្ជិលអត់បានទេទាំងណាខ្ជិលអត់បានទេកុំយកខ្ជិលមកធ្វើជាគ្នាគឺថារុញច្រានទៅឲ្យឆ្ងាយពីជីវិតរបស់យើងព្រោះការងារនេះសំខាន់សម្រាប់ជីវិតយើងណាស់ណាសេចក្តីប្រឹងប្រែងជាយាមនៅក្នុងកិច្ចការងារហ្នឹងចឹងក្នុងโลกហ្នឹងគ្មាននរណាមកគ្រប់គ្រងយើងឲ្យដូចជាយើងដែលស្ម័គ្រស្មោះជាមួយនឹងការងារទេគឺព្រះពុទ្ធអង្គសម្ដែង កិច្ចការងារហ្នឹងកែប្រែជីវិតរបស់យើងបានតែកែប្រែឲ្យយើងយើងធ្វើនៅកិច្ចការងារអប់រំចម្រើន ការងារ ដែលល្អដែលប្រពៃការងារដែលប្រសិជ្ជៈទោសនឹងឯងអញ្ចឹងមនុស្សសាងការងារការងារសាងមនុស្សគុណចាស់មើលគុណចាស់ចូលកម្មប្រព្រោះហ្នឹងគឺដោយសារការងារព្រមចរិយធម៌ហ្នឹងឯងហើយព្រះពុទ្ធអង្គបានត្រាស់ដោយសារការងារដែលព្រះអង្គបំពេញអភិនិហាបារមីហ្នឹងឯងអរិយសាវៈអរិយសាវិកាកិសាវៈកកិសាវិកាពុទ្ធមេតាពុទ្ធបិតាទាំងអស់គឺសម្រេចបានដោយសារការងារទានសិលភាវនានេះឯងពុទ្ធបរិស័ទយើងធ្វើនៅកិច្ចការងារតាមផ្លូវចិត្តណាដែលក្នុងការ កសាងនេះក្នុងពិធីបន់យើងនេះ នឹងឯងអានឹងឯងដែលជាការផ្លាស់ប្ដូរចរិតអធិស្រ័យដែលប្រទៅគិតទៅពីប្រយោជន៍ខ្លួនឯងហ្នឹងឥឡូវហ្នឹងមកជាចិត្តទលំទលាយមុននឹងចាកលោកហ្នឹងទៅគឺថាសบายចិត្តនឹងធ្វើអីឲ្យបានប្រយោជន៍ដល់អ្នកដទៃប្រទេសជាតិប្រសាសនាអញ្ចឹងទៅគឺយើងកម្មយកអាការសบายចិត្តតែមួយយ៉ាងនៅពេលចិត្តស្លាប់នឹងឯងហើយចំណែកបុណ្យកុសលទាំងប្រមាណចិត្តហ្នឹងគឺសន្សំទុកតែទាំងអស់ហ្នឹងកុំកុំខ្លាចថាបាត់បង់ទៅណាអត់ទេនឹងឯងគ្រាន់តែយើងបានចំណុចអីមួយនឹករលឹកទៅសบายចិត្តពេលចិត្តស្លាប់ហ្នឹង បាទទុដ្ឋគាមនីអភ័យក្នុងតាមពៈបណ្ឌទ្វីបទានពុទ្ធសករាជជាង300ណាសម័យកាលបាទទុដ្ឋគាមនីអភ័យហ្នឹងហ្នឹងឯងទីព្រោះយើងមើលពុទ្ធសករាជ200ណា36បាន ពុទ្ធសាសនាចូលទៅតាមពៈបណ្ឌទ្វីបយើង235ទៀតចូលមកហើយព្រោះ234តតិយៈសង្កេយនានៅអសោការាមកណា ហ្នឹងហើយហើយនិយាយពីតំពៈបណ្ឌិតទ្វីបហ្នឹង236ហើយបានបាទទេវានំយៈទេសៈហ្នឹងសោយរាជទំនប់មរង ព្រះមហិន្ទធេរៈក្នុងពុទ្ធសាសនាហ្នឹង40អញ្ចឹងយើងបូក40ទៅហើយបាទទេវានំយៈទេសៈហ្នឹងសោយពតិវង្គតទៅកម្មឋានតាវតឹង បានតែ96ឆ្នាំមនុស្សទេព្រះអង្គបង្អោនចិត្តជាយុទ្ធមកកើតនៅអនុរាធបរិយបួសតាំងពីសាមណេរទៅបជន7ឆ្នាំរហូតដល់ទៅជាបានជាភិក្ខុទ្រង់ព្រះនាមព្រះនាមថាមហាភិក្ខធេរៈ ហ្នឹងហ្នឹងគឺនៅពេលដែលបរិនិព្វានហ្នឹងសម័យកាលប្របាទសទ្ធាទេសៈប្អូនប្របាទទុដ្ឋគិមនីអភ័យអញ្ចឹងយើងមើលពុទ្ធសករាជតាមហ្នឹងទៅទាំងបាទទុដ្ឋគិមនីអភ័យហ្នឹងបានកសាងលោហៈប្រាសាទ1000បន្ទប់ហ្នឹងហើយនឹងសវណ្ណមេលិកៈចេតដីសវណ្ណមេលិកៈចេតដីនៅល្អដល់សប្ងៃហ្នឹងលោហៈប្រាសាទហ្នឹងគឺបាក់បែកហើយគ្រាន់តែរៀបចំជាទីកន្លែងបញ្ចែតដីពីព្រោះប្រសង់គង់នៅជាទីកន្លែងព្រះរហន្តតាមពាក្យបណ្ឌិទ្វីបហ្នឹងកន្លែងណាដែលមានប្រសង់គង់នៅមាន វត្តអារាមមហាមេកវ័នករីអភ័យវត្តចេតពុនអីអីហ្នឹងគឺសិតតែកន្លែងព្រះអរហន្តចឹងប៉ុន្តែនៅឯចែកដីបរពតអីអីទាំងអស់ហ្នឹងប្រវត្តិរឿងរ៉ាវច្រើនព្រះពុទ្ធអង្គធ្លាប់យាងទៅ3លើកទាំងតាមពៈបណ្ឌិតវិទ្យហ្នឹងចឹងហើយហើយខ្ញុំណាគ្រាន់តែលើកបាត់ទុដ្ឋគិមនីអភ័យមុននឹងសោយពទីបង្គត់គឺថានឹករលឹកដល់ប៉ុនអីប៉ុនអីមកដល់ពេលដែលប៉ុនបរិច្ចាចចង្ហាន់បិណ្ឌបាតដល់ព្រះពោធិមុនលៈធិរៈថាឈប់ ឈប់អាននៅប៉ុណ្ណឹងបានហើយនឹងឯងគឺប្រតិរបស់ព្រះអង្គពេញនៅពេលដែលបានថ្វាយចង្ហាន់បិណ្ឌបាតរបស់ដល់ព្រះពោធិមន្តលៈថេរៈហ្នឹងចឹងគឺព្រះអង្គនឹកឃើញព្រះអង្គឃ្លានមែនទេណាតែប៉ុន្តែព្រះអង្គមិនសោយបោចាហ្នឹងនឹងដែលបានបដិសន្ធិនៅរាជរដ្ឋឋានតោសិតរាជរដ្ឋមកទទួលទាំង6ជាន់ព្រះអង្គបង្អោនប្រតិទៅឋានណាមួយក៏បានដែរ បុណ្យគ្រប់គ្រាន់ឲ្យសម្រេចបានឲ្យតែបង្អោនប្រទេសទៅគឺបើកឱកាសឲ្យដល់បុណ្យនឹងឲ្យបដិសន្ធិក្នុងឋាននឹងណាដូចមនុស្សយើងមានលុយច្រើនចង់ទិញអីក៏បានដែរណាមកមកផ្សារទំនើបហ្នឹងណាចង់ទិញផ្សារក៏បានដែរមិនបាច់ចាំតែរបស់អីមួយក្នុងផ្សារទេមានប្រាក់ច្រើនអញ្ចឹងណាយ៉ាងណាមិញបាទទុដ្ឋគាមនីអភ័យហ្នឹងណាដែលបានទំនុកបំណងព្រះសាសនារហូតដល់ហ្នឹងនឹងចៅរបស់បាទទេវានមយៈទេសៈអីហ្នឹង ប៉ុណ្ណាហ្នឹងឯងហើយប្របាទសធាតេសៈជាប្អូនបានប្រទៀនភ្លើងដូចជាប្របាទឧជុមណ្ឌលៈថេរៈផងហើយនឹងព្រះមហាភិក្ខថេរៈព្រះរហន្ត2អង្គបរិនិព្វាននៅនឹងបុស្សបុកតែមួយជាមួយគ្នាបាទសធាតេសៈនឹងជា ព្រះអគ្គសាវកឆ្វេងនៃ ព្រះអរិយមេត្រីទាំង ហើយព្រះបាទទុតថគិមនីអភ័យនេះអគ្គសាវកស្ដាំនៃព្រះអរិយមេត្រីចឹងបងប្អូននេះបង្កើតចៅព្រះបាទទេវានំយៈទេសៈនៅតាមពៈបណ្ឌិទ្វីបហ្នឹងនឹងតាមគម្ពីរព្រះមហាវង្សហើយនឹងអដ្ឋកថាអង្គត្រនិកាយតិកនិបាតដែលសម្ដែងពីលក្ខណៈបុគ្គលមានសទ្ធា បាទសទ្ធាទេសៈហ្នឹងចឹងរឿងរ៉ាវវែងឆ្ងាយចឹងតែខ្ញុំណាគ្រាន់តែចង់លើកថា រឿងបុណ្យកុសលដែលធ្វើទាំងប្រមាណហ្នឹងគឺចិត្តមិនសមទាំងអស់អត់បាត់ទេប៉ុន្តែអាការដែលយើងត្រូវនឹកចំណុចណាមួយដែលធ្វើឲ្យពេញចិត្តនៅ ពេលចិត្តស្លាប់ហ្នឹងដូចជាយើងមានកុសលថ្នាក់វិបស្សនាអញ្ចឹង គឺវិបស្សនាហ្នឹងវាវាកាត់អាកុកកញ្ចក់ជាអបាយគាមិនីទៀតវាអត់ឲ្យយើងមកក្តៅកាហាយថាបាបកម្មដែលយើងធ្វើហើយអីអីអីហ្នឹងវាឲ្យក្តៅកាហាយអត់ទេពីព្រោះវិបស្សនាដែលបានដឹកនាមរូបព្រមទៅដោយបច្ច័យហ្នឹងគឺវាអត់បានប្រកម្មថាយើងអ្នកធ្វើបាបកម្មអីអីទាំងអស់ហ្នឹងវានៅលើលោភៈទុសៈមោហៈដែលជាអកុសលមូលវាអត់ប្រកម្មយកមកកើតទុកខ្លួនឯងទេវាឃើញជាទោសនៃវត្តដាក់ទៀត Mm. អាហ្នឹងដែលវាអត់មានវាអត់មានអាសេចក្តីសៅមកអាហ្នឹងគឺមិនមែនព្រះសោតាបានទេណានិយាយអំពីវិបស្សនាដែលបាន ដឹងនាមរូបព្រមទៅដោយបច្ច័យដូច្នេះរឿងបាបអកុសលទាំងប្រមាណហ្នឹងគឺនឹកនឹកទៅវាដូចជាទឹកសមុទ្រអញ្ចឹងទឹកសមុទ្រហ្នឹងគឺវាអត់ប្រកាន់តែខ្លួនឯងអ្នកធ្វើទឹកសមុទ្រហ្នឹងទេ វាអត់មានធ្វើខ្យល់ខ្ជុះឲ្យលិចចំពៅហ្នឹងទេប៉ុន្តែខ្លួនឯងអ្នកលិចនេះបានបានការហែលនេះបានប្រទេសក្តារបានអីតោងចែកគ្នាតោងមករកកោះរត់ត្រើយនេះវារីករាយជាមួយនឹងអាការដែលបានហែលនេះវាអត់មានក្តៅក្រហាយថាទឹកសមុទ្រហ្នឹងយើងអ្នកធ្វើទឹកសមុទ្រវាអត់ប្រកម្មខ្លួនយើងអ្នកធ្វើទឹកសមុទ្រទេយ៉ាងណាមិញវារីករាយនឹងកុសលធម៌ណាការហែលហ្នឹងគឺកុសលធម៌ទាំងហ្នឹងឯងវាអត់មកបន្ទោសខ្លួនឯងអ្នកធ្វើខ្យល់ខ្ជុះ ឲ្យលេចសពើអីអីហ្នឹងអត់ទេយ៉ាងណាមិញគឺថាវាអត់ប្រកាន់រឿងកិលេសរឿងអកុសលក្នុងជីវិតកន្លងមកហើយហ្នឹងទេព្រោះអាហ្នឹងជាសមុទ្រវត្តសង្សារវាអត់ប្រកាន់តែខ្លួនយើងអ្នកសាងសមុទ្រវត្តសង្សារកិលេសនាំឲ្យកើតកម្មកម្មនាំឲ្យមានវិបាកកវត្តដាក់ហ្នឹងវាអត់មានខ្លួនយើងអ្នកសាងឯប៉ុន្តែយើង បានជួបពុទ្ធពធัวប្រសង់បានទៀនបានសិលបានភាវនាកំពុងតែហែលមករកកោះរត់ត្រើយតែវារីករាយនឹងការដែលបានហែលអាហ្នឹងឯងដែលអត់មានកុកកច្ចៈនៃអបាយភូមិហ្នឹងដែល នាថាវាមានសុគតិភពហ្នឹងដោយសារចិត្តវារីករាយហ្នឹងអីយើងនឹកមិនឃើញទេកុសលគ្រប់យ៉ាងដែលធ្វើហើយហ្នឹងនឹកឃើញមិនអស់ទេមិនអស់ក៏ដោយតែចិត្តសន្សំបានទាំងអស់ឲ្យតែកុសលដែលធ្វើឲ្យយើងរីករាយមិនមានសៅមងចិត្តនៅ ពេលចិត្តស្លាប់ហ្នឹងនេះគឺជាស្បៀងដំណើរជីវិតប្រព្រឹត្តទៅដើម្បីលោកកតរៈធัวតែដែលមិនតាន់បានដល់នៅព្រះនិព្វានហ្នឹងគឺយើងត្រូវអាស្រ័យទានសិលភាវនាជាស្បៀងហ្នឹងអញ្ចឹង នឹងឯងហើយបន្តទៅទៀតពីរឿងព្រះសោតាបានហ្នឹងដោយបាសក់មីហ្នឹងគឺថានៅសាំងរាំងហ្នឹងសួរពីរឿងព្រះសោតាបានតែមួយហ្នឹងมันកើតនៅក្នុងផ្ទៃនៃមេដាទៀតឡើយហ្នឹងគឺมันចោះកម្មគួរมันកើតនៅក្នុង កាមភព ព្រះសោតាបានហ្នឹងលោកបានសម្រាប់ឈានទៅកាន់ព្រំលោកចឹងអញ្ចឹងឈានរបស់ព្រះសោតាបានហ្នឹងគឺអត់ចេះសាបសូន្យទេហ្នឹងឯងទៅកាន់ព្រំលោកហ្នឹងឯងមានតែចម្រើនឈានហ្នឹងតទៅទៀតអញ្ចឹងគឺថាឈានរបស់ព្រះសោតាបានហ្នឹងតែមានហើយមានបន្តគ្នារហូតចឹងប៉ុន្តែទៅកាន់ព្រំលោកចឹងទៅបរិនិព្វាននៅក្នុងព្រំលោកហ្នឹងឬក៏ថាមិនតាន់សម្រាប់ព្រះរហັດទេ ទៅកម្មព្រំលោកចំលើទៀតទៅនឹងឯងអត់មានត្រឡប់មកកម្មកម្មប្រភពវិញទេកណានឹងឯងបរិនិព្វានក្នុងព្រំលោករហូតអរូបព្រំក៏អរូបព្រំ ទៅដោយពុទ្ធមេត្តានៅឋានតោសិតមែនប៉ុន្តែ ជាកាយសក្ខីបុគ្គលនៅ ក្នុងអដ្ឋកថាលោមៈសកੰកយៈសោតក្នុងបៃដកលេខ 28ហ្នឹងសំដែងប្រាប់ថាជា កាយសក្ខីបុគ្គលកាយសក្ខីហ្នឹងមាននាមកាយជាបន្តគឺបានន័យថាសម្រាប់អរូបឈានណាអញ្ចឹងទៅកម្មអរូបព្រំព្រះសោតាបានទៅកម្មអរូបព្រំ គឺ មានតែទៅកម្មអរូបព្រំជន់លើហ្នឹងឯងសម្រាប់ព្រះរហັດជាតិណាបរិនិព្វានជាតិហ្នឹង ហ្នឹងឯងហើយនឹងមិនកើតលើសអំពី7ជាតិនៅក្នុងកាមភពហ្នឹងក្នុងកាមភពហ្នឹងគឺអត់មានលើសអំពី7ជាតិទេ ក្នុងក្នុងជាតិទី7ហ្នឹងគឺត្រូវតែសម្រេចព្រះអរហន្តនឹងឯងគឺណា នឹងឯងហើយតើរយៈពេល7ជាតិទៀតអាចកើតនៅក្នុងជាតិណាខ្លះនឹងនៅក្នុងកាមសុគតិភពគឺណា ហ្នឹងហើយហើយតាំងពីជាតិបានសម្រេចសោតារហូតដល់7ជាតិទៀតតើដឹងខ្លួនឯងថាបានសម្រេចធัวនេះដែរឬទេហើយមួយជាតិទៅមួយជាតិប្រព្រឹត្តធัวខុសពីបុគ្គលវត្ថុជនយ៉ាងណាខ្លះប៉ុណ្ណានៅក្នុងព្រះកថាសំដែងអំពីអរិយកម្មតសិលសិលរបស់ព្រះសោតាបានហ្នឹងណាមានលោកបញ្ជាក់ថា សូម្បីមិនដឹង ខ្លួនឯងជាព្រះអរិយបុគ្គលក៏ដោយមានមានដាក់ពាក្យហ្នឹងចឹងក៏ណាក៏ប៉ុន្តែបើគេថាណែឲ្យសម្លាប់រុយមួយហ្នឹងទៅគេឲ្យធ្វើជាស្ដេចចក្រក៏អត់សម្លាប់រុយមួយហ្នឹងដែរអាហ្នឹងមានបញ្ជាក់ថាមិនដឹងថាខ្លួនឯងជាសោតតាបានក៏ដោយហ្នឹងឯងគឺវាមានពេលដែលมันបាន ដឹងអីចឹងទៅ គឺថាវាអត់ មានការពិចារណាអញ្ចឹងទៅក៏ក៏វាមិនបានដឹងវាមានការមិនបានដឹងហ្នឹងតាមព្រះកថាលោកប្រាប់អញ្ចឹងប៉ុន្តែអ្វីដែលសោតតាបត្តមៈបានលះហើយ គឺសកាយៈទិដ្ឋិវិជេកិឆាសិលបត្តបរាមាសៈដែលជាបច្ច័យនាំឲ្យប្រព្រឹត្តបញ្ញវិរិយនឹងវាអត់មាន ហ្នឹងឯងអញ្ចឹងគឺมันវាអត់មានចេតនាអត់មានចិត្តកើតឡើង ដើម្បីថានឹងសម្លាប់សត្វទេវាអត់មានហ្មងហ្នឹងឯងទោះជាថាបើមិនសម្លាប់មន់ហ្នឹងទេគេសម្លាប់អ្នកឯងអានឹងមុខតែត្រូវគេសម្លាប់អីពីព្រោះថាវាអត់ព្រឹត្តទៅដើម្បីបាណារិបាទេអានឹងគឺសិលដែលជាទីត្រេកអរដែលជា អរិយកន្តសិលទាំងជាទីរីករាយរបស់ព្រះអរិយហ្នឹងអញ្ចឹងនៅក្នុងបញ្ហា2ខាងក្រោយនេះ គឺទៅតាមសភាពដែលព្រះរិយបុគ្គលនឹងឯងបានលះបង់សកាយតិថិជាដើមនឹងហើយអញ្ចឹងជីវិតដែលប្រព្រឹត្តទៅក្នុងជាតិណាណាហ្នឹងក៏វាអត់មានបញ្ញវិរិយអត់មានដូចថាមិច្ឆាតិថិអីអីអញ្ចឹងមកមគ្គ ចេះរមិលគុណមេដាបិតាអីអីគឺអត់មានទេដែលអ្វីអ្វីដែលសោតាបត្តមៈបានលះហើយមគ្គបលាសៈវៃរឹកស្មើបលាសៈនឹងមាយាមនួតអួតអាងឬក៏នឹងឲ្យមាយាលៈពុតសាថយៈអំនួតអួតអាងនឹងអ៊ីសាចំណែនមច្ឆរិយៈកំណាញ់នឹងទិដ្ឋិវិចេកិឆានឹងគឺអត់មានទេហើយនឹងកិលេសផ្សេងផ្សេងទៀតដែលតាំងនៅក្នុងឋានៈស្មើនឹងសកាយៈទិដ្ឋិនឹង ដែលដែលជាអបាយគាមីនីនឹងគឺថាត្រូវលះបង់អស់ហើយអត់មាន នៅក្នុងព្រះសោតាបានទេអញ្ចឹងគឺ ក្នុងជីវិត ដែលព្រះសោតាបានកើតឡើង ដូចនៅក្នុងកាមភពនឹងមាន ក្នុងទេវលោកក៏មាន ដូចជាបាសិកាវិសាខាលោកសិទ្ធិអនាតបណ្ឌិតបអិនអីអីហ្នឹងអានឹងមានតែនៅ ក្នុងទេវលោកទេហើយជាតិចុងក្រោយទី ទីចុងក្រោយហ្នឹងទៅកើតនៅក្នុងអគណិតកៈព្រំហើយបរិនិព្វាននៅក្នុងអគណិតកៈព្រំអត់មានត្រឡប់មកជាមនុស្សទេប៉ុន្តែដែលនិយាយពីព្រះសោតាបាន7ជាតិហ្នឹងមាន មនុស្សហើយនឹងទេវតាទៀតហ្នឹងឯងអញ្ចឹងគឺថាកើតមកវាមិនបានពិចារណាវាអត់បានដឹងថាជា ព្រះអរិយបុគ្គលអីទៅទេនឹងឯងកើតជាមនុស្សអីមកនៅក្មេងនៅអីអីចឹងទៅប៉ុន្តែអាបច្ច័យដែលនាំឲ្យប្រព្រឹត្តបញ្ញវេរានឹងអត់មានទេនឹងគឺថាសិលបរិសុទ្ធស្អាតគ្រប់គ្រាគ្រប់ពេលវេលាទាំងអស់ទោះជាដឹងខ្លួនឯងជាព្រះអរិយឬក៏ថាមិនដឹងក៏ដោយគឺថាមិនមែនតល់តែដឹងឲ្យបានមិនធ្វើទេ ការដែលមិនធ្វើបញ្ញវេរាហ្នឹងគឺ មិនមែនត្រង់តែដឹងដឹងថាខ្លួនអញជាព្រះអរិយអញអត់ធ្វើអត់មែនទេគឺណាគឺបានន័យថាហេតុដែលនាំឲ្យប្រព្រឹត្តនៅបញ្ញវេរាហ្នឹងវាអត់មានតែម្ដងណាពីព្រោះសកាយតិដ្ឋិដែលនាំឲ្យប្រព្រឹត្តបញ្ញវេរាហ្នឹងហើយវាអត់មានសកាយតិដ្ឋិហ្នឹងអញ្ចឹងគឺថាអកុសលតេតិដែលត្រូវកើតពីសកាយតិដ្ឋិហ្នឹងវាអត់មានដោយប្រការដូចនេះឯងអញ្ចឹងសូមពុទ្ធបរិស័ទ រីករាយជ្រះថ្លានៅក្នុងការសិក្សាអប់រំទាំងនៅក្នុងពុទ្ធសាសនានេះ គឺការដែលពុទ្ធបរិស័ទយើង បានទទួលយកព្រះធម៌ដែលព្រះពុទ្ធអង្គទ្រង់បានណែនាំបង្ហាត់បង្រៀនមកនឹងបាន ជាសរណៈជាទីរលឹកហើយ ធ្វើនៅកិច្ចការងារមួយដ៏សំខាន់ គឺអប់រំទូលមានចិត្តនេះឯងតែយើងកុំមើលរំលងសេចក្តីសុខផ្លូវចិត្ត ដែលយើងធ្វើទុកក្នុងចិត្តយ៉ាងម៉េចទៅហើយជាសេចក្តីសុខដែលប្រាសចាកទោសនឹងមានសេចក្តីសុខនឹងអញ្ចឹងយើងកុំធ្វើចិត្តយើងឲ្យធ្ងន់ណាកុំកុំកុំចេះតែទៅចងជាមួយនឹងអវ័យអវ័យឲ្យជាទីស្រឡាញ់ឲ្យធ្ងន់ចិត្តណាទោះជាយើងមានអវ័យជាទីស្រឡាញ់ក៏ដោយ តែកុំភ្លេចជារៀបជាធិមរណៈការប្រត់ប្រាស់កុំភ្លេច គេត្រូវដោះស្រាយអាបញ្ហាហ្នឹងចឹងហើយក៏កុំចងចិត្តខ្លួនឯងទៅជាមួយនឹងបុគ្គលអ្នកស្អប់អាហ្នឹងគឺដូចជាចងខ្លួនឯងទៅជាមួយនឹងដុំភ្លើងឬក៏ចងទៅក្នុងវត្តដាក់ឬក៏ចងក្នុងអបាយភូមិអញ្ចឹងត្រូវកាត់ត្រូវត្រូវដោះស្រាយ ត្រូវទុកដាក់អ្វីអ្វីទាំងអស់ក្នុងលោកត្រូវរីករាយរត់តាមព្រះអរិយបុគ្គលដង្ហែព្រះដ៏មានពភៈទៅកាន់ព្រះនិព្វានកំបីគ្លៀងឃ្លាតคล้ายជាបការៈដល់តេឡើយហើយពុទ្ធបរិស័ទទូទៅនឹង101ម៉ឺនរៀលហើយសរុបទៅបាន215ម៉ឺនទៅហើយបាន1000ហ្នឹងត្រូវថែម1000ដុល្លារហើយនេះទៀតណាគណៈកម្មការវត្តជួយបច្ច័យ4លោកគ្រូជាម្ចាស់50ម៉ឺនរៀលលោកចៃ4ផ្សេងតែលោកគ្រូថែមបូជាវត្ថុនេះឲ្យគ្រប់1000ដុល្លារ អញ្ចឹងថែមចិត្ត2លានទៀតណាអញ្ចឹងសូម